លីច័ន្ទសីហាភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីលីច័ន្ទសីហាបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយលោកទឹកចន្ទថានៅថ្ងៃទី25ខែសីហា ឆ្នាំ2022ដែលពិធីពិសេសរបស់នាងធ្វើផ្គប់ជាមួយនឹងខូបកំណើតគម្រប់អាយុ29ឆ្នាំរបស់នាងនៅហាង V Friend បឹងត្របែក ដោយមានសិល្បករចិត្តដិត ចូលរួមអបអរសាទរផងដែរ នេះគឺជាការបញ្ចប់ជីវិតជាស្ត្រីមេម៉ាយអស់រយៈពេលជាង4ឆ្នាំរបស់លីច័ន្ទសីហាខណៈដែលអនាគតស្វាមីរបស់នាងអាយុបងនាង10ឆ្នាំក៏ជាពោះម៉ាយផងដែរលីច័ន្ទសីហាវិចារថាដោយសារតែកុំឲ្យពិបាកក្នុងការធ្វើកម្មវិធីច្រើនដងទើបនាងសម្រេចចិត្តភ្ជាប់ពាក្យរួមជាមួយខួបកំណើតតែម្ដង តែការកំណត់ថ្ងៃរៀបការជាក់លាក់នៅពេលណានោះមិនទាន់អាចប្រាប់មុនបានទេ សីហាថាមូលហេតុដែលនាងជ្រើសយកលោកចន្ទថាធ្វើជាគូស្នេហ៍ថ្មី ព្រោះនាងនិងលោកបានស្គាល់គ្នាជិត20ឆ្នាំមកហើយពលគឺតាំងតែពីនាងនៅរៀនម្លេះហើយនាងសង្កេតឃើញថា គូដណ្ដឹងនាងជាមនុស្សមានទំនួលខុសត្រូវស្រឡាញ់ក្រុមគ្រួសារនាងដូចគ្រួសារលោកដែរពិសេសគឺគាត់ទុកកូនស្រីរបស់នាងដូចកូនស្រីគាត់តែម្ដងដែលចំណុចទាំងនេះហើយធ្វើឲ្យនាងមានភាពកក់ក្ដៅខ្លាំងណាស់ ដោយឡែកលោកទឹកចន្ទថាវិញក៏បានអះអាងថាលោកជាអ្នក ជំនួយ ម្នាក់ដែលភ្ជាប់ពាក្យជាមួយនឹងលីច័ន្ទសីហាផ្ដើមពីការអាណិតនិងស្រឡាញ់ព្រមគ្នា លោកថាដូចអ្វីដែលអនាគតភរិយារបស់លោកលើកឡើងអញ្ចឹងគឺរូបលោកស្រឡាញ់កូនស្រីសីហាដោយចាត់ទុកដូចជាកូនលោកលោកបានបន្ថែមថាក្រោយពីខ្លាយទៅជាគូដណ្ដឹងនឹងគ្នា លោកមិនចង់ឲ្យសីហា នៅ បន្តអាជីពសិល្បៈពេញទំហឹងដូចមុនទេ ពលគឺអាចថត់ស្ពតពាណិជ្ជកម្មតិចតួចបានហើយ តែបើសម្ដែងប្រើពេលយូរថ្ងៃមិនអាចឡើយនៅថ្ងៃភ្ជាប់ពាក្យបូកជាមួយនឹងខូបកំណើតរបស់សីហា លោកក៏មានកាដូពិសេសផងដែរជូនដល់នាងនោះគឺចិញ្ចៀនបេះដូងដែលលោកត្រូវប្រគល់ជូនមនុស្សជាទីស្រឡាញ់តែម្នាក់គត់នាពេលនេះ គឺសីហា តាមរយៈការក្រុងឈុតកូនក្រមុំជាថ្មីនេះ លីច័ន្ទសីហាមានទឹកមុខស្រស់ថ្លាហើយនាងរំពឹងយ៉ាងមុតមមថា ចំណងស្នេហាថ្មី ដែលផ្ដើមចេញពីមិត្តភ័ក្តិនេះនឹងរក្សាបានភាពយូរអង្វែងជាមិនខានព្រោះនាងនិងលោកចន្ទថាមានការចោះសម្រុងគ្នាល្អអំឡុងពេលស្វែងយល់ចិត្តគ្នា2ឆ្នាំទើបឈានមកយកពាក្យជាផ្លូវការនាពេលនេះ ដោយឡែកលោកលីសុកជុនជាឪពុកសីហាវិញ លោកបង្ហាញក្តីរំភើបជំនួសកូនស្រីសំណប់ចិត្តលោក ដែលនាងរកឃើញគូអនាគតថ្មី ខណៈអំឡុងពេលដែលសីហាប្រើជីវិតជាស្ត្រីមេម៉ាយកន្លងមកលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តកូនស្រីឲ្យមាន ភាពរឹងមាំទើបនាងអាចក្រោកឈរបានរហូតដល់ពេលនេះសូមរំលឹកថាលីច័ន្ទសីហាធ្លាប់បានរៀបការរួចម្ដងទៅហើយ ជាមួយមន្ត្រីយោធាម្នាក់កាលពីដើមខែឧសភាឆ្នាំ2017ហើយនាងសម្រាលបានកូនស្រីម្នាក់នៅថ្ងៃទី9ខែមករាឆ្នាំ2018 ដែលពេលនេះកូនស្រីរបស់នាង មានវ័យ4ឆ្នាំទៅហើយខណៈដែលសីហាននិងអតីតប្តីបានចែកផ្លូវគ្នា តាំងពីមុននាង សម្រាលកូនមកម្លេះលោកគិតចន្ទថាសង្កត់ធ្ងន់ថាពេលនេះការស្រឡាញ់ចេញ ពីបេះដូងពិតពិតពលគឺសីហាស្ម័គ្រចិត្តទទួលយករូបចំណែកលោកស្រឡាញ់និងពេញចិត្តនាងដោយស្មោះត្រង់ព្រមទាំងមានការយល់ស្របពីក្រុមគ្រួសារទាំងសងខាង ផងដែរទើបថ្ងៃនេះអ្នកទាំងពីរនាក់បានចាប់ដៃគ្នា សាងជីវិតថ្មីនេះឡើង តាមប្រភពថាសីហាននិងលោកចន្ទថា អាចនឹងរៀបការនៅដើមឆ្នាំ2023ខាងមុខនេះ តែសម័យខ្លួនទាំងពីរថារឿងកំណត់ពេលវេលារៀបការថ្ងៃខែឆ្នាំណានោះមិនទាន់អាចនិយាយនៅពេលនេះបានទេ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ